ការដែលយើងចង់បានភាពដែលហៅថាយុត្តិធម៌និងឯករាជ្យអយុត្តិធម៌ក្នុងទីនេះនិងឯករាជ្យក្នុងទីនេះក្នុងការដែលយើងចេញមតិសេរីភាពក្នុងការដែលចូលរួមជាមួយរដ្ឋហ្នឹងដែលសហការជាមួយរដ្ឋក្នុងការបង្កើតជាច្បាប់មួយសម្រាប់ជនជាតិដើមអានេះយើងសូមឲ្យរដ្ឋហ្នឹងមានភាពយុត្តិធម៌ក្នុងការដែលបង្កើតជាច្បាប់ឲ្យជនជាតិដើមទទួលកលជនជាតិដើម គួយការដែលបង្កើតនឹងតាមដែលខ្ញុំកណាយល់ណាឆ្វេងយល់មើលមតិដែលយល់ដែលថាយើងជាខ្មែរក្រមគ្រប់រូបជា ប្រជាពលរដ្ឋខ្មែរក្រម7ទៅ8លាន អ្នកសពថ្ងៃយើងថាវត្តមានមានប្រហែលប៉ុណ្ណឹងចុះហើយយើងចង់បាននៅអ្វីដែលជាភាពយុត្តិធម៌និងឯករាជ្យ ឯករាជ្យនេះមិនមានមានន័យថាយើងទាមទារឯករាជ្យពីវៀតណាមមកយើងជាម្ចាស់ទឹកចាក់ដីឯករាជ្យកាន់កាប់គេទេមិនមានអញ្ចឹងទេយើងឯករាជ្យអ្វីដែលយើងមានសិទ្ធិធ្វើដោយខ្លួនឯងធ្វើឲ្យវាមិនមានអ្នកណាមកប៉ះពាល់ដល់យើងនោះឯករាជ្យអញ្ចឹងក្នុងសង្គមរបស់យើងហ្នឹងឧទាហរណ៍ដូចជាភាពគេហៅថាស្វ័យស្វ័យយ័តឬក៏អីចឹងអង់គ្លេសគេហៅថា ពីណែពាក្យ self determination self determination ហ្នឹងហើយ self determination ហ្នឹងអាស្វ័យយ័តឬក៏ស្វ័យសម្រេចហ្នឹងអូយអារឿងទាំងអស់ហ្នឹងខ្ញុំកាលណាខ្ញុំបាទសម្លឹងមើលឃើញថាអស់រយៈពេល14ឆ្នាំហើយ ដែលរដ្ឋាភិបាលរដ្ឋាភិបាលវៀតណាមហ្នឹងបានចុះកតិកាសញ្ញា នៅក្នុងអា UN DRIP ហ្នឹងទទួលស្គាល់ហ្នឹង ប៉ុន្តែគ្មានការយកមកអនុវត្តនៅក្នុងប្រទេសវៀតណាមនេះជាពិសេសលើ ប្រជាពលរដ្ឋខ្មែរក្រមហ្នឹងមានវត្តមានខ្មែរក្រមហ្នឹង7ទៅ8លានអ្នកប៉ុនវៀតណាមឆ្លើយប្រាប់ទៅអន្តរជាតិថាមាន1លានផ្លាយអ្នកឃើញទេហើយវត្តអារាមនានាហ្នឹងក៏មិនបានប្រាប់គេច្បាស់ទេព្យាយាមបំបត្តិបំបត្តិផោះតាំងដោយឲ្យប្រសង់ខ្មែរមួយចំនួនតូចទៅប្រជុំហាណូយហ្នឹងហើយឲ្យ ឲ្យព្រមចុះហត្ថលេខាទទួលស្គាល់ឲ្យប្រសង់វៀតណាមជាប្រធាននៃសមាគមពុទ្ធសាសនា នៅវៀតណាមមានតែមួយទេឡើយអត់មាន ពុទ្ធសាសនាពីរទេកម្ពុជានៅវៀតណាមនេះដែលអន្តរជាតិដឹងហ្នឹងតាមណែអង្គការរដ្ឋរដ្ឋាភិបាលកុម្មុយនីសវៀតណាមហ្នឹងមានតែមួយទេគេធ្វើហ្នឹងអូយមានតែមួយហ្នឹងមិនមែនដាក់ថាមហាយានធម្មយាននេះទៀតគេដឹងតែណែអង្គការសាសនានៅពុទ្ធសាសនាវៀតណាមហ្នឹងហ្មង គួយមានប្រធានហ្នឹងគឺជនជាតិវៀតណាមជាប្រធានណាគេជាមហាមហាយានហ្នឹងគេជា ប្រធានអានេះជារឿងមួយដែលបំបត្តិសិទ្ធិសេរីភាពរបស់យើងយើងអត់មានភាពយុត្តិធម៌ភាពឯករាជ្យអាហ្នឹងជារឿងពិតប៉ុន្តែ ដើម្បីបំបត្តិនៅភាពឯករាជ្យណាបំបត្តិនៅភាពអយុត្តិធម៌និងភាពមិនឯករាជ្យនេះបើយើងគ្រប់គ្នាជាប្រជាពលរដ្ឋខ្មែរក្រមយើងទន្ទឹងឲ្យរដ្ឋាភិបាលវៀតណាមមកធ្វើឲ្យយើងនឹងពុំមាន រឿងកើតឡើងដូច្នោះទេខ្ញុំជឿថាទោះបីយើងរងចាំ100ឆ្នាំទៀតក៏ក៏វៀតណាមរដ្ឋាភិបាលវៀតណាមនឹងមិនធ្វើឲ្យយើងដែរតើតែយើង ជាខ្មែរក្រមគ្រប់រូបនឹងមានការភ្ញាក់រលឹកណាឥឡូវឧទាហរណ៍ថាវត្តអារាមនានាឥឡូវយើងមាន461វត្តនៅតែដីកម្ពុជាក្រមទាំង21ខេត្តហ្នឹងយើងមាន460វត្ត61វត្ត សូមប្រសង់គ្រប់វ័នព្រះអង្គឆានចង្ហាន់ហើយមានធ្វើអីប្រសង់នីតិប្រសង់នឹងមានតែសិក្សារៀនសូត្រភាសាខ្មែរពុទ្ធសាសនាពុទ្ធអវាទបន្តពីនោះមកយើងត្រូវធ្វើអ្វីទៀតត្រូវតែបើកសាលារៀនភាសាបាលីឬវិន័យឬក៏ភាសាខ្មែរមិនត្រឹមតែសម្រាប់ប្រសង់ទេគឺថាដល់ពុទ្ធបរិស័ទដែលជា ក្រហោះនឹងយុវជនយុវនារីណាក៏ដោយ ដែលមាន បំណងចង់សិក្សានឹងដើរមកដល់សូមឲ្យមករៀននៅក្នុងវត្តនឹងក៏បានដែរ ដើម្បីយើងបង្កើតខ្លួនឯងយើងសៀមទាសុំច្បាប់មករដ្ឋាភិបាលវៀតណាមឲ្យត្រឹមត្រូវមើលបើគេសម្រូវឲ្យយើងសុំច្បាប់ពីព្រោះអាហ្នឹងច្បាប់គេគៀបសង្កត់យើងប៉ុន្តែសុំច្បាប់បើគេឲ្យយើងសុំសុំដើម្បីជៀសវាងការចាប់ដាក់គុកតែបើយើងបើកសាលារៀនបង្ហាត់អក្សរសាស្ត្រខ្មែរឲ្យគេមកចាប់ធ្វើទោសបុកម្នេញយើងមានសហព័ន្ធនៅបរទេសដើម្បីធ្វើការអន្តរាគមន៍ជាអំពើទំលោបបំពាននៅលើសិទ្ធិមនុស្សអន្តរជាតិគេហៅ international law ហ្នឹង ដែលទទួលស្គាល់សិទ្ធិនៃជនជាតិដើមមានសិទ្ធិសេរីភាពក្នុងការរៀនសូត្រក្នុងការរក្សានៅអក្សរសាស្ត្រប្រពៃណីវប្បធម៌របស់ខ្លួនយើងត្រូវតែធ្វើដោយខ្លួនឯងយើងមិនអាចរងចាំរដ្ឋាភិបាលរដ្ឋាភិបាលវៀតណាមធ្វើយើងនេះដូច្នេះយើងត្រូវតែធ្វើយ៉ាងម៉េចដើម្បីបង្កើតសាលារៀនឲ្យបានគ្រប់វត្តបង្ហាត់ភាសា ខ្មែរបង្ហាត់តង់បាលីតង់អីគ្រប់សពដើម្បីឲ្យ ជនជាតិខ្មែរក្រមយុវជនខ្មែរក្រមនោះមានការ រៀនសូត្របានច្រើនយល់ដឹងអំពីវប្បធម៌ខ្មែរក្រមអក្សរសាស្ត្រខ្មែរក្រមហើយជាពិសេសទៅទៀតដល់ថ្ងៃមួយយើងនឹងអាចរៀននៅប្រវត្តិសាស្ត្រខ្មែរក្រមដ៏ពិតប្រាកដកាលណាបើយុវជន ខ្មែរក្រមគ្រប់គ្នាអាចរៀនប្រវត្តិសាស្ត្ររបស់ខ្មែរក្រមបានដោយពិតប្រាកដចេះដឹងនៅប្រវត្តិសាស្ត្ររបស់ខ្មែរក្រមថាអញមកពីណាមកណាឪពុកអញមកពីណាមកជីតាអញមកពីណាមកជីទួតអញមកពីណាមក ស្គាល់ឡើងអត្តសញ្ញាណរបស់ខ្លួនហ្នឹងដូច្នេះវៀតណាមមិនអាចបំបត្តិបានទេហើយបើយើងជាខ្មែរក្រមយើងមិនតស៊ូក្នុងការសិក្សារៀនសូត្រនេះមួយតស៊ូដើម្បីសិទ្ធិសេរីភាពនេះមួយហើយតស៊ូដើម្បីការណែបង្ហាញនៅអ្វីដែលជាអត្តសញ្ញាណរបស់ខ្មែរក្រមនេះយើងយើងនឹងត្រូវគៀបសង្កត់ម្ដងបន្តិចម្ដងបន្តិចទីបំផុតដោយបងអូនតាំងថាអញ្ចឹងវាអាចបាត់បាត់បង់ទៅក្នុងពិភពលោកហ្នឹងបាត់បង់ទីបំផុតដល់យើង អស់ភាសាអស់អក្សរសាស្ត្រយើងបាត់ហើយអក្សរសាស្ត្រសំខាន់ណាស់តែបាត់ហ្នឹងវាតែតែបន្តម្ដងតិចម្ដងតិចបាត់ទៅលីងអស់ទៅដូច្នេះកតា3យ៉ាង ដែលយើងត្រូវធ្វើនឹងទី1យើងត្រូវទៅរួបរวมគ្នាបង្កើតសាលារៀនឲ្យមានគ្រប់វត្តទាំង461វត្ត នៅគ្រប់ខេត្តហ្នឹងទី2យើងដែលធ្វើម៉េចគៀងគោឲ្យប្រជាពលរដ្ឋខ្មែរទាំងទាំងទាំងយុវសាមណៈយុវជនទូទៅហ្នឹងឲ្យមានចិត្តសិក្សារៀនសូត្រអក្សរសាស្ត្រខ្មែរ ទី3ពេលសិក្សារៀនសូត្រហើយនេះនេះយើងយើងមានអ្វីដែលជាបង្អែកពីក្រោយនេះ UN DRIP សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិនេះជាខែលមួយដែលជួយយើងពីក្រោយជាឧបករណ៍ណាឧបករណ៍ដូចលោកទាសេនសាមានប្រសាសន៍មកឧបករណ៍ធ្វើអីបើយើងធ្វើស្រែចំការ យើងមានអីមានចប់មានអង្កលមានអីចឹងមានកណ្ដៀវមានណែណែអីដងឆក់អីសម្រាប់រែកពុនអីគប់សពចឹងបើយើងទៅធ្វើចំការក៏យើងមានអាគ្រឿងឧបករណ៍សម្រាប់ធ្វើចំការ យ៉ាងណាមិញយើងទៀមទាច្បាប់ក៏យើងមានច្បាប់នៅពីក្រោយខ្នងយើងយើងត្រូវសិក្សា UN Drip នឹងឲ្យចេះច្បាស់ហើយនឹងច្បាប់ផ្សេងផ្សេង ដែលតាក់ទងនឹងជនជាតិដើមដែលអង្គការសហប្រជាជាតិបានប្រកាសចេញមកឲ្យរដ្ឋាភិបាលវៀតណាមទទួលស្គាល់ជាកតិកាសញ្ញាក្តី ជាអនុសញ្ញាក្តីត្រូវតែយកមកអនុវត្តដល់ថ្ងៃណាមួយបងប្អូនប្រជាពលរដ្ឋខ្មែរក្រមនឹងយល់ច្បាស់ភាសាខ្មែរចេះនៅ ច្បាប់អន្តរជាតិនេះ យើងអាចក្រោកតស៊ូដោយសន្តិវិធីទាមទារអរដ្ឋាភិបាលវៀតណាមទទួលស្គាល់ខ្មែរក្រមជាជនជាតិដើមពេលដែលយើងបាន ម្ចាស់ជាជនជាតិដើមហើយត្រូវតែអនុវត្តហើយនឹងច្បាប់នឹងវាចេញមកអាអា native title ហ្នឹងអា native title ហ្នឹងបាននៃចំណងជើងនៃជនជាតិដើមចំណងជើងនៃជនជាតិដើមគឺ សម្រាប់ទាមទារនៅដីធ្លីទឹកដីនិងធនធានផ្សេងៗដែលជាកម្មសិទ្ធិរបស់ខ្មែរក្រមគ្រប់រូប